រពទៅលើសពពុទ្ធកថៈកណាយើងធ្លាប់ដឹងប្រវត្តិសពពុទ្ធកថៈនឹងកើតឃ្លួងហើយដើរសូមទានគេទៀតប៉ុន្តែដល់ទៅពេលបាន ស្ដាប់ពធัวផ្ទាល់ពីព្រះសម្មាសម្ពុទ្ធក៏បាន សម្រេចសោតាបត្តផលអស់ជីវិតទៅ បាន ជាទេវបុត្រនៅឋានតាវតិនចា៎ មានពន្លឺភ្លឺស្វាង រុងរឿងជាងប្រអិនទៀតពីព្រោះដោយអំណាចនៃ ត្រៃសរណគមទៀតគណាក្នុងភាពជាព្រះអរិយបុគ្គលហើយប្រអិនបំពេញបុណ្យកុសលក្នុងសម័យកាលជាមគ្គមនុស្ស កណាដោយសេចក្តីមិន ប្រមាទណាអបមាទេអ្នកមគ្គវេទេវនាងសេតតាំងកតោគឺប្រសើរជាងទេវតានឹងដោយអំណាចនៃសេចក្តីមិនប្រមាទប៉ុន្តែអត់មានត្រៃសរណគមអត់មានពុទ្ធពធប្រសង់បានត្រាស់ចឹងទៅដល់ទៅពេលជាប្រអិនទៅ ខ្វះពន្លឺចឹង ពន្លឺមិនចែងចាំងអីដូចជាទេវបុត្រទេពធីតាដែល បានត្រៃសរណគមហើយទៅទេវលោកនឹងគ្របដណ្ដប់លើទេវតាដតីដតីទៅដោយពន្លឺទាំងអាយុវណ្ណៈសុខៈយុសអធិបតីទាំងប៉ុណ្ណាហ្នឹងហើយ ណានិមន្តចឹងដែរហ្នឹងឯងគេគុណចាស់អង្គចិត្តរកតោសំសម្បត្តិអង្គតាអូស្ត្រាលីនិមន្តមកក្នុងបុណ្យកឋិនទានកណាដោយមហាប្រតិជាធម្មសបាយក្នុងវ័យចាស់ភាសាក្នុងពភ្នោះ20ហើយ20គាត់ហើយណា មុនដំបូងដូចថាមិនតាន់ប្រកាសពជាអីទេមួយភាសាអីប៉ុន្តែដល់ទៅដូចថាឧបនិស្ស័យមានដូចថាសំប្រកបនៅក្នុងពភ្នោះចឹងទៅក៏ចេះតែបានសេចក្តីសុខនៅក្នុងការអប់រំចិត្តព្រោះណាយល់ដឹងសភាព នៃកិរិយាវេស ការគ្រប់គ្រងផ្ទះនឹងយ៉ាងម៉េចយ៉ាងម៉េចអីចឹងទៅគាត់ណាវាបានតែពេលចិត្តស្រឡាញ់កើតឡើងវាចេះតែណាដូចថាក្លាហានក្នុងការរស់នៅគ្រប់គ្រងផ្ទះកិច្ចការងារអីចឹងទៅណាគឺតស៊ូបានតែដល់ទៅសេចក្តីស្រឡាញ់ហ្នឹងវាអត់ទៀងទាត់ វាមិនចេះតែនៅឲ្យប្រកបជាមួយនឹងយើងទេហ្នឹងឯងដល់អញ្ចឹងទៅអាសេចក្តីស្រឡាញ់ហ្នឹងវារសាយទៅអញ្ចឹងអាសភាពនៃសេចក្តីសុខហ្នឹងក៏វាធូរថយទៅតាមនឹងអញ្ចឹងទៅវាមានភាពតានតឹងចង្អៀតចង្អល់ទុកលំបាកតាមផ្លូវចិត្តអញ្ចឹងតលតែ ពឹងពធោទាំងប៉ុណ្ណាតែយើងនៅជាក្រហោះសកៈទេវរាជក៏សរសើរនមស្ការនមស្ការចំពោះបព្វជិតអ្នកមានសិលទាំងអហញ្ចៈសីលសម្បន្នេចររតៈសមាហិតេសម្មាបព្វជិតេវន្តេ ព្រមចរិយៈបារាយណេគឺបានពោលទៅ នឹង ព្រះមេត្តល័យថា ខ្ញុំវន្តានមស្ការចំពោះបព្វជិតដែលល្អប្រពៃដល់ព្រមដោយសិល មានការតម្កល់ចិត្តអស់រាត្រីយូរមាន ព្រះមច្ចរិយធัวប្រព្រឹត្តទៅខាងមុខនឹងគឺសកៈទេវរាជថ្វាយបង្គំ មិនត្រឹមតែប៉ុណ្ណឹងទេយេកហដ្ឋាបញ្ញការាសីលវន្តោឧបាសកានឹងក្នុងបីដកលេខ29ទៅកណាឬ30ក្នុងសកាតវៈមាន29 30មើលត្រង់សកៈសង្យុត្តកណាគឺតេនមស្សាមិកណាខ្ញុំ ជាប្រអិនហ្នឹងនមស្ការទៅ ថ្វាយបង្គំចំពោះព្រះសង្ឃហើយនមស្ការចំពោះក្រហោះទាំងឡាយណាដែលជាអ្នកធ្វើបន់ប្រអិនប្រអិននមស្ការទាំងចុះពីរាជរដ្ឋទិនដោយសេះ1000ទាំងទេវបុត្រនិមិត្តនិមិត្តជាសេះកណានៅទេវលោកហ្នឹងទេវបុត្រនិមិត្តជាតម្រៃអេរាវ័នអីជាសេះជាអីណាគឺថា អអអប្រគុណប្រអិនណាព្រោះនៅជាមគ្គមនុស្សបាន ប្របែប្របួល អ្នកស្រុកអ្នកភូមិអីអីហ្នឹងឲ្យចេះធ្វើបន់ណាហ្នឹងឯងណាអត់ទោសចាន់ពរថ្ងៃមិញក្តៅនឹងហែកឋិននឹងហែព្រះបរមធាតុទៅ ចូលក្នុងសាលាវិសុទ្ធិមគ្គទៅត្រូវខ្យល់ហើយហើយ ទៅរៀងឈួលឈួលច្មោះណាហ្នឹងហើយហើយនមស្ការក្រហោះមើលយើងស្ដាប់បល័យទៅពីរស់ហើយយេកេហដ្ឋាបញ្ញករាក្រហោះទាំងឡាយណាដែលជាអ្នកធ្វើបន់ សីលវន្តោឧបាសកាបាសកបាសិកាអ្នកដល់បត្រៃរណគមដែលជាអ្នកមានសិលធម្មេអ្នកទារាំងបោសេនតិចិញ្ចឹមបុត្រនិងភរិយា ដោយធัวភរិយាក៏សង្គ្រោះស្វាមីដោយធัวនឹងឯងទេនមសាមិមេតលៃតេនាមេតលៃខ្ញុំនមស្ការដល់ក្រហោះទាំងឡាយនោះ តេហ្នឹងវាទទួលពីយេមកហ្នឹងយេកហដ្ឋាបញ្ញការាហ្នឹងទទួលពីយេហ្នឹងមកគឺតេបានន័យថាកុហកទាំងឡាយណាកុហកទាំងឡាយនោះឯងដែលខ្ញុំនមស្ការអញ្ចឹងទោះជាគរាវៈក៏ដោយចឹងមានការបរិភោគកាមគុណអីអីដែលជាចំណងសញ្ញាជាអ្នកនឹងក៏ពិតប៉ុន្តែជ្រះថ្លានឹងប្រសង់ណា ដែលជានេកខមៈបុគ្គលប្រព្រឹត្តព្រមចរិយធម៌គឺជ្រះថ្លាដល់ក្រៃលែងទៅណាពិតមែនតែខ្លួនឯងធ្វើអត់បានប៉ុន្តែសទ្ធាសមាទិដ្ឋិហ្នឹងអញ្ចឹងបានសកៈទេវរាជហ្នឹងពោលទៅនឹងទេវតាទាំងឡាយហ្នឹងថាកុំតេះដៀលកុំមើលងាយ ចំពោះទេវបុត្រដែល ជាសពពុទ្ធកតខៈនឹងថាពីដើមនឹងក្រីក្រលំបាកហើយដើរសុំទានគេកើតឃ្លួងទៀតដោយបាបកម្មឲ្យផលមកនឹងប៉ុន្តែដល់ទៅពេលស្ដាប់ពធัวរបស់ព្រះអង្គនៅនាវេលវ័នបានសម្រេចសោតាបត្តផលនឹងបាន សកទេវរាជនឹងពោលនៅឋានតាវតឹងឲ្យទេវតាទាំងឡាយបានយល់ថាអ្នកដែលមានសទ្ធាគឺណាមិនញាប់ញួរតាំងមមនៅក្នុង ព្រះតថាគតថាយះសសទ្ធាតថាគតេអចលាសពតិថេតានឹងមួយណាទាំងអស់មាន4ទាំងណាតែមួយហ្នឹងគឺបុគ្គលណា ដែលមានសទ្ធា អចលាមិនញាប់ញួរសុបតិថេតារំកល់មមតថាគតេក្នុង ព្រះតថាគតកណាសីលាញ់ចយសកល្យាណੰអរិយកម្មតាំងប្រសੰសតាំងគឺជាអ្នកមានកល្យាណសិលដែល ព្រះអរិយនឹងសរសើរទាំងជាទីត្រេកអរនៃព្រះអរិយទី3គឺ មានសេចក្តីជ្រះថ្លាក្នុងប្រសង់ទាំងកណាសង្ខេបសាតោយះសត្ថិហ្នឹងតែបល័យប៉ុណ្ណឹងឯងណាសង្ខេបសាតោយះសត្ថិកណា គឺបពលណាកណាយះសត្ថិហ្នឹងគឺយសៈនិងអត្ថិហ្នឹងបពលណាអត្ថិមាននៅប្រាសាទតសិទ្ធាជ្រះថ្លា សង្ខេ ក្នុងប្រសង់ នឹងទី3ទី4គឺឧឈុភូតញ្ចៈទស្សនំជាអ្នកឃើញត្រូវឃើញត្រង់មានសមាទិដ្ឋិអស់មានមិឆាទិដ្ឋិយល់ខុសហើយសភាវៈពិតដែលកើតមានក្នុងជីវិតនឹងយ៉ាងណា ត្រឹមត្រូវទៅតាមបច្ច័យគឺឃើញត្រឹមត្រូវតាមនឹងអត់មានប្រព្រឹត្តទៅដោយការបន្ទុះតោះអី ជាមួយគ្នានឹងសភាវៈនឹងទេនៅពេលដែលមានសមាទិដ្ឋិនឹងកើតឡើងណាគឺថាអត់មាន ចាប់យកមកធ្វើជារបស់ខ្លួនទេ ពីព្រោះវាកើតពីបច្ច័យហ្នឹងឯងវាជាផលរបស់បច្ច័យវាអត់មានទៅចាប់យកមកជារបស់ណាអត្តាតួខ្លួនអីទេព្រោះក្នុងនាមរូបហ្នឹងវាអត់មានអត្តាទេគាត់ណា រូបធัวវាមានកម្មចិត្តអតោអាហារនាំឲ្យកើតឡើងដីទឹកភ្លើងខ្យល់អាកាសធាតុដោយសាកសពអញ្ចឹងចឹងដោយតុកទូក្រេតាំងអញ្ចឹងនឹងរូបកម្មដ្ឋានចឹងហើយដល់ទៅអរូបកម្មដ្ឋានដឹងនេះដែលកំពុងស្ដាប់ពធัวហ្នឹងគឺវិញ្ញាណធាតុដឹងអារម្មណ៍ចឹងដល់ទៅមានវិបស្សនា គឺដឹងដឹងថាអាការដែលកំពុងដឹងអារម្មណ៍ហ្នឹង គឺនាមធัวសុតហ្មងចឹងណាធាតដឹងអាការដឹងហ្នឹងវិញ្ញាណធាតហ្នឹងវាអត់មានទិដ្ឋិមកប្រកាន់ថាយើងអ្នកដឹងទេណាដល់អញ្ចឹងអស្ចារ្យណាស់ទៀតកាលណាបើមិនមានសេចក្តីប្រកាន់ថាខ្លួនយើងនៅក្នុងโลกនេះនេះកំពុងតែចេញដំណើរទៅកាន់ព្រះនិព្វានតាមផ្លូវសតិប្បដ្ឋានវិបស្សនា បើវាអត់មាន អត្តាទូខ្លួនយើងទេ មានតែវិញ្ញាណដឹងអារម្មណ៍អញ្ចឹងមានអីជារបស់យើង ដើម្បីយើងខ្វាយខ្វល់រវល់ទៅយករួមមកឲ្យអ្នកណាហ្នឹងឯងបើវាអត់មានខ្លួនយើងជាអ្នកបានអីផងហ្នឹងមានតែវិញ្ញាណដឹងអារម្មណ៍តែប៉ុណ្ណឹងណែអាសម្គាល់ថាមានយើង ជាម្ចាស់នៃអវ័យអវ័យហ្នឹងណាមួយអត់គ្រប់បើប៉ុណ្ណឹងក៏នៅតែមិនគ្រប់ណាមួយ មានច្រើនទៅភ័យព្រួយនឹងការព្រាត់ប្រាសចាអ្វីអ្វីទាំងអស់នោះណាមួយវានៅមានបញ្ហាគេស្រឡាញ់គេស្អប់គេសរសើរគេមើងងាយឬក៏ថាខ្លួនឯងចាស់ជរាអីមានជំងឺរោគាអីអីចឹងបញ្ហាទុកកង្វល់ក្នុងចិត្តនៅ មានច្រើនណាស់ឲ្យតែនៅមានសេចក្តីសម្គាល់ថាមាន ខ្លួនយើងក្នុងโลกនេះ យើងចេះតែត្រេកអរថាអឺយើងមាននេះយើងមាននោះប៉ុន្តែអាចំណុចគ្រោះថ្នាក់គឺយើង នៅក្នុងโลกនៃមច្ចរាជនេះដូចជាកន្លែងហ្នឹងសម្បូរអាហារភោជនមានមាសមានប្រាក់ច្រើនណាស់ប៉ុន្តែដុំថ្ម16គីឡូ4ជ្រុងធ្លាក់មកចំកន្លែងហ្នឹងហ្នឹងឯងកំពុងតែមកអញ្ចឹងហើយបើយើងមិនរត់ចេញពីកន្លែងហ្នឹងទេតើយើងគិតថាបានអីសម្បីតែជីវិតគឺត្រូវបាត់បង់ទៅ នេះអាការដែលយើងនៅក្នុងโลกនេះវាមានចំណុចគ្រោះថ្នាក់កន្លែងហ្នឹងចាតែក្រៅអំពីព្រះពុទ្ធសាសនាអត់ចេះដោះស្រាយទេអត់ដឹងជាថាត្រូវធ្វើយ៉ាងម៉េចដើម្បីចេញពីកន្លែងហ្នឹងបានទេប៉ុន្តែក្នុងពុទ្ធសាសនា គឺមានវិបស្សនាទេកំណត់ដឹងបានដូចជាកំពុងលឺនេះអញ្ចឹងធម្មតាធម្មតាយើងសម្គាល់តែយើងលឺ ដោយសាររួមទាំងរូបកាយនឹងផងទេយើងស្រីយើងប្រុសណាជាមនុស្សអ្នកលឺតែដល់ទៅរូបកម្មដ្ឋានកំណត់រូបជាដីទឹកភ្លើងខ្យល់មានអត្តាទូខ្លួនអីនៅក្នុងមហាភូតរូប4ឧបាទេយរូបនឹងទេអត់មានអត្តាទេហើយដោយឡែកអំពីរូបធាតុហ្នឹងអាការលឺនេះលឺជាវិញ្ញាណធាតុចឹង សតិរលឹកបានវាអត់មានអត្តាទូខ្លួនយើងអ្នកលឺទេតែចិត្តលឺមាន រលឹករឿយរឿយទៅតល់តែច្បាស់ច្បាស់ប្រកបថាខ្លួនយើងខ្លួនអ្នករតីគ្រាន់តែសន្មត់មកខ្សែមកតំណតគ្នានៃវត្តសង្សារនឹងថាយើង ថាអ្នករតីប៉ុន្តែឲ្យវាមានអត្តា យើងអត្តាអ្នករតីអត់មានទេមានតែផលរបស់បច្ច័យកើតឡើងអញ្ចឹង ចឹងគឺនៅពេលដែលយើងកំពុងដឹងរឿងអីក៏ដោយណាយើងមានអីបានអីឬក៏ដឹងខ្លួនថាយើងអត់អីក៏ដោយកុំរវល់តែខ្វល់ទៅក្នុងរឿងតែយើងខ្វល់ទៅក្នុងរឿងវាចេះតែកើតការស្រឡាញ់ស្អប់កប់ទាស់ទៅតាមនឹងសតិមរលឹកដឹងថាការដឹងរឿងនេះជាមโนទ្វេរវិថីឲ្យវាប្រកាសជាបរមត្តឡើងអាការដែលដឹងរឿងនោះជាមโนវិញ្ញាណធាតុសត្វ បើអត់មែនជាអត្តាតួខ្លួនយើងតើយើង ខ្វល់ដើម្បីថាឲ្យយើងបានអីសតិដ្ឋានវិបស្សនាមិនប្រព្រឹត្តទៅដើម្បីឲ្យយើងបានអីទេគឺប្រព្រឹត្តទៅ ដើម្បីមិនមានយើងប៉ុន្តែនេះហើយដែលសន្មត់ថាបានយ៉ាងសំខាន់គឺបានផ្លូវទៅកាន់ព្រះនិព្វានរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងគឺបានវិបស្សនាបានដំណើរផ្លូវទៅរកការអស់តណ្ហា ផ្លូវទៅព្រះនិព្វានពីព្រោះព្រះនិព្វានហ្នឹងគឺការអស់តណ្ហានឹងឯងចឹងវាជាការអស់ទៅនៃកិលេសសវត្តៈអញ្ចឹងអភិសង្ខារគឺកម្មដែលកើតមកពីតណ្ហាហ្នឹងក៏វាត្រូវអស់ទៅដែរមានញៀនក្នុងសន្តិបតបានដឹងនៅ ព្រះនិព្វានហ្នឹងគឺវិវត្តៈនឹងឯងអត់មានព្រះនិព្វានដតីក្រៅពីការអស់ទៅ នៃសេចក្តីទុកទេក្តីទុកហ្នឹងគឺវត្តដាក់ទុកទេដែលមាន ទីបំផុតណាគេថាទុក្ខសន្តੰករិសតិតិធ្វើនៅទីបំផុតនៃទុក្ខហ្នឹងគឺវត្តដល់ទុក្ខហ្នឹងដែលសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងដល់អញ្ចឹងអស់កិលេសទៅអញ្ចឹងអភិសង្ខារហ្នឹងចាប់តាំងពីសោតាបត្តមៈទៅគឺ អភិសង្ខារដែលនាំឲ្យបដិសន្ធិក្នុងអបាយភូមិហើយនៅក្នុងសុគតិភូមិកាមភពហ្នឹង ចាប់តាំងពីជាតិទី8ទៅហ្នឹងមិនកើតឡើងហ្នឹងឯងគឺព្រះនិព្វានចឹងសោតាបត្តមៈហ្នឹងគឺនៅ ក្នុងមគ្គសច្ចហ្នឹងជាឧបាយជាហេតុហើយការមិនកើតឡើងកម្មភពបណ្ណពភពក្នុងអបាយភូមិហើយនឹងក្នុងសុគតិភពចាប់ពីជាតិទី8ទៅមិនកើតឡើងការមិនកើតនឹងឯងគឺនិរោធអរិយសច្ចៈហៅថាអនុបាតនិរោធនិរោធព្រោះការមិនកើត ជាផលសម្រាប់របស់សោតាបត្តមៈឃើញណាហើយសកតាគិវិមៈអនាគិវិមៈអរហត្តមៈទៅទៀតទៅនឹងឯងដែលធ្វើឲ្យអស់ភពជាតិកំណើតនឹងការដែលអស់ភពជាតិកំណើត ការដែលมันមានបដិសន្ធិมันមានការកើតនឹងឯងគឺនិរោធអរិយសច្ចៈគឺព្រះនិព្វាន ព្រះនិព្វានគឺជាផលសម្រាប់ជានិព្វានសម្បត្តិរៀងរៀងព្រះអង្គរៀងរៀងខ្លួនទាំង អត់មានព្រះនិព្វានឯងឯងអត់មាននរណាអ្នក សម្រេចអត់មានទេដូចជាសទ្ធាវះព្រំតែកាលណាពពុទ្ធមិនបានត្រាស់អីយូរចឹងទៅមាន តែសទ្ធាវះព្រំឋាននឹងចឹងទៅអត់មានបកគលណាទៅបដិសន្ធិទៅកើតអីទេតទេចឹងទៅអឺសទ្ធាវះព្រំសម្រាប់ព្រះអរហន្តនិព្វានអស់ទៅអត់មានអ្នកទៅកើតទៀតតទេទៀត អត់មានអ្នករកើតនឹងចឹងតែនេះពៀនអត់មានតទេចឹងទេព្រោះអត់មានឋានចឹងហើយក៏អត់មានពេញណែនចង្អៀតអីដែរក៏ណាហ្នឹងគឺលក្ខណៈព្រះនិព្វានបានជាសម្បត្តិរៀងរៀងព្រះអង្គរៀងរៀងខ្លួនតែដែលថាព្រះអង្គរៀងរៀងព្រះអង្គរៀងរៀងខ្លួនមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងគឺបញ្ញត្តិទៅលើវត្តដាក់មួយខ្សែមួយខ្សែហ្នឹង កិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកខណ្ឌនឹងប៉ុន្តែកិលេសនឹងវាត្រូវលះបង់បានដោយអំណាចនៃអាសវៈខយៈវិជាដល់អញ្ចឹងការអស់កិលេសក៏អស់អភិសង្ខារគឺកម្មព្រោះកម្មនឹងបញ្ញាឃើញកើតពីតណ្ហាទៀតដោយអំណាចនៃការប្រកាន់ហួងហែងដោយអំណាចនៃការតក់ស្លុតព្រោះអវិជ្ជាមិនដឹកនាមរូបនឹងសកម្មភាពក្នុងការហួងហែងនឹងក៏កើតឡើង ដែលបកគលដឹងអំពីមโนសញ្ចេតនាហានឹងត្រូវដឹងពីតណ្ហានឹងឯងត្រូវឃើញតណ្ហានឹងដែលនាំឲ្យកើតកម្មនឹងចឹងហើយបានឃើញការអស់ទៅ នៃកម្មព្រោះការអស់ទៅនៃតណ្ហាសមូលំតណ្ហੰអពុយហៈនេះដកនៅតណ្ហាព្រមទាំងរឹសហ្នឹងអ្នកដែលឃើញហ្នឹងមិនមែនតន់បានសម្រាប់សោតតាបត្តមៈអីក៏ក៏ឃើញហើយដោយវិបស្សនាចាប់តាំងពីញាតបរិញ្ញាទៅទៅ ដឹកនាមរូបព្រមទៅដោយបច្ច័យមានញាណក្នុងសន្តិបត្តិកើតឡើងហើយដឹងពីការអស់ទៅនៃវត្តដាក់ហ្នឹងហើយគឺជាព្រះនិព្វាន គឺជាទីបំផុតទុក្ខអត់មាននិព្វានអីយ៉ាងដតីក្រៅពីការអស់ទៅនៃវត្តដាក់ទេអត់មានព្រះនិព្វាន តទេអត់មានណានាបាន សម្រេចគឺអត់ទេឲ្យតែនិយាយពីព្រះនិព្វានគឺជាផលសម្រេចនៃបុគ្គលណាអង្គណានឹងហើយដែលបានសោតាបត្តមៈទៅ គឺកម្មភព និងបណ្ណភពមិនកើតឡើងគឺក្នុងអបាយភូមិមិនមានហើយនឹងសុគតិភូមិចាប់ពីជាតិទី8ទៅមិនមាន ការមិនមាន នៅសេចក្តី ទុកដែលកើតហ្នឹងមិនមិនមានការកើតហ្នឹងណានឹងឯងគឺជាព្រះនិព្វាន ជាសម្បត្តិរបស់ព្រះសោតាបណ្ឌបកុលជាដើមហ្នឹងឯនៅ7ជាតិទៀតក្នុងសុគតិភពហ្នឹងអានឹងទុកកសាច់ព្រោះអាស្រ័យតណ្ហា ដែលត្រូវលះដោយមគ្គ3ខាងលើនេះ តណ្ហាដែលត្រូវលះដោយសក្តិគិមៈអនាគិមៈអរហត្តមៈហ្នឹងតណ្ហាហ្នឹងជាហេតុនៃសេចក្តី ទុក្ខ7ជាតិទៀតហ្នឹងឯងតែតណ្ហាដែលនាំឲ្យមាន ទុក្ខក្នុងអបាយភូមិនាំឲ្យមានអនૈកជាតិអន័យគឺជាតិសង្សារង្គសន្ធាវិន្តិអវិន្ទឹងសុគឺរាប់ចំនួនមិនអស់អន័យគឺជាតិក្នុងវត្តដាក់ហ្នឹងណា ត្រូវអស់ទៅដោយសោតាបត្តមៈសោតាបត្តមៈអស្ចារ្យមែនទែនអើរឿងក៏ណាអស្ចារ្យមែនទែនគឺថាធ្វើឲ្យកម្មភពនិងបណ្ណភពក្នុងអបាយភូមិហើយនឹងវត្តសង្សារវា7ជាតិចេញ មិនកើតដោយគុណនៃសោតាបត្តមៈហើយការមិនកើត នឹងឯងគឺនិរោធសច្ចគឺព្រះនិព្វានអញ្ចឹងគឺនៅក្នុង សេចក្តីដែលសកៈទេវរាជបានសម្ដែងពីការដែលប្រគល់បានឃើញធัวហ្នឹងចឹងឧជុភូតញ្ចៈទេសនាំងហ្នឹងចឹងអ្នកប្រាជ្ញហៅបុគ្គលដែលប្រកបដោយអង្គ4ហ្នឹងកណាមានសទ្ធាក្នុង ព្រះតថាគតមានកល្យាណសិលមានសេចក្តីជ្រះថ្លាក្នុងប្រសង់ហើយនឹងមាន សមាទេសនាំងឃើញធัวហ្នឹងណាអលិទ្ធ ណាអតិលិតតោណាអហ្នឹងហើយបដិសេធព្រោះអតិលិតតោហ្នឹងវាក្រទាំងអតិលិតតោតេតាំងមេហុណាអ្នកប្រាជ្ញលោកហៅបកុលហ្នឹងថាមិនមែនជាអ្នកក្រទេបណ្ណាអតិលិតតោតេតាំងមេហុអមោខាំងតាសៈជីវិតាំង ជីវិតរបស់បុគ្គលនោះ មិនមែនជាមោឃៈទេអញ្ចឹងបានតាស្មាទៀតអិនរំលឹកដាស់ទឿនមកគឺមាននៅសទ្ធាមាននៅសិលគណាសត្វភញ្ចៈសីលញ្ចៈប្រសាទញ្ចៈធម្មទេសនំណា4ណាគេថាមានសទ្ធាមានសិលមានសេចក្តីជ្រះថ្លាក្នុងព្រះសង្ឃហ្នឹងហើយនឹងមាន ការឃើញធัวទាំងអនុយញ្ចេតមេធាវី សរង្គពុទ្ធាអ្នកសាសនន្តិណានឹងប្រែពីតាស្មាព្រោះហេតុដូច្នោះមេធាវីអ្នកប្រាជ្ញសរាំងពុទ្ធានសាសនាកាលដែលនឹករលឹកឃើញពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធហើយអនុយញ្ចេថាក៏បីប្រឹងប្រែងជាយាមនៅក្នុងធัว4ហ្នឹងមួយគឺមានសទ្ធាក្នុងព្រះតថាគត2មានកល្យាណសិល 3មានសេចក្តី ជ្រះថ្លាក្នុងព្រះសង្ឃហើយនឹង4មានការឃើញត្រូវនៅក្នុងសច្ចធម៌ទាំងដូច្នេះពុទ្ធបរិស័ទបងប្អូនសេចប្រុសទាំងអស់ទាំងកបបីកំណត់អំពីសេចក្តីសុខនៃជីវិតរបស់យើង គឺតេតួងទៅនឹងកុសលចិត្តដែលចម្រើនឡើងអញ្ចឹងយើងកុំចេះតែហេមលហាមតដាបតដួសដើម្បីថា ទៅเตรียมទាសេចក្តីសុខពីអ្នកដទៃជួនកាលយើងទន់ខ្សោយពេកទៅเตรียมទាសេចក្តីស្រឡាញ់ពីមនុស្សណាម្នាក់ចឹងរហូតដល់ទៅថាអត់មានកម្លាំងចិត្តដើម្បីនឹងរស់នៅតទៅទៀតក៏មានទាំងដែលអ្នកស្រឡាញ់យើងក៏នៅច្រើនមានមេត្តាបិតាបងប្អូន មិត្តភ័ក្តិអីអីទាំងអស់ហ្នឹងចឹងហើយនៅពេលដែលយើងមិនបានឃើញតម្លៃនៃជីវិតរបស់យើងណាមនុស្សច្រើនណាស់ ដែលដែលមើលមកគឺថាពេញចិត្តនឹងជីវិតរបស់យើងដែលរស់នៅប៉ុណ្ណឹងมันចាំបាច់និយាយដល់ទៅនរកប្រែតផងទេចឹងមនុស្សច្រើនណាស់ដែលដែលលំបាកយ៉ាក់យ៉ាប់ជាងយើងនឹងទៅទៀតគិតមកថាំងបានប្រហែលយើងនឹងគឺមានសេចក្តីសុខណាស់ប៉ុន្តែយើងបែរទៅជាមិនឃើញតម្លៃនៃជីវិតខ្លួនឯងហ្នឹងហើយអញ្ចឹងសូមឲ្យកម្លាំងចិត្ត បងប្អូនកូនចៅទាំងអស់ចឹងកុំចេះតែប្រៀបធៀបទៅនឹងអ្នកដតីយ៉ាងនេះយ៉ាងនេះយ៉ាងនេះ យើង ត្រូវមាន វិធីរស់នៅ ជាសុខតាមរបៀបរបស់យើងឲ្យតែយើងមានជីវិតរស់នៅក្នុងថ្ងៃហ្នឹងយើងទទួលថាបើប៉ុណ្ណឹងគ្រប់ហ่ะណាអរគុណបនអរគុណមេត្តាបិតាអរគុណអ្នកមានធัวទាំងអស់ដែលបានឲ្យយើងរស់យើងអត់មានសូមអីเตรียมទេអីពីណានាទៀតទេ គឺយើងសូមពីខ្លួនឯងតែហ្មងឲ្យតែយើងបាននៅរស់ហើយយើងក៏មិនកំណាញ់អីជាមួយនឹងខ្លួនឯងដែរប្រឹងប្រែងជាយាមយ៉ាងយុត្តិធម៌ត្រឹមត្រូវធ្វើអ្វីៗជាប្រយោជន៍សុខឲ្យដល់ខ្លួនឯងហ្នឹងអត្តភាពយើងនេះណា ជាសច្ចធัวសម្រាប់យើងត្រឹមត្រូវណាសំខាន់ណាណាគួរដល់ការបដិបត្តិណាយើងមិនមែនចាំបាច់ទៅសូមអត្តភាពអ្នកដតីមកកំណត់ដឹងទេណា ព្រះមច្ចរិយៈធัวកំពូលក្នុងព្រះសាសនាគឺកំណត់ដឹងទុកអញ្ចឹងអត្តភាពយើងនេះណាដែលមិនទៀងជាទុកហ្នឹងយើងមានស្រាប់ហើយប៉ុន្តែយើងអត់ឃើញតម្លៃមកពីយើងអត់បានយកពធัวមកដើម្បីនឹងជាធម្មាទេសៈជាកញ្ចក់ ដើម្បីឆ្លោះមើលថាអ្វីដែលយើងកំពុងមានហ្នឹងវាសំខាន់សម្រាប់យើងប៉ុណ្ណាឧទាហរណ៍ថាយើងរੋមួយថ្ងៃបាន10000រៀល អញ្ចឹងអ្នកដតីរស់បាន10000ដុល្លារក៏យើងមិនមែនតែរស់នៅដោយសារ10000ដុល្លារគាត់នឹងយើងរស់នៅដោយសារ10000រៀលយើងនេះទេតាប៉ុណ្ណាមេដាបិតាយើងក្រមែនប៉ុន្តែចិញ្ចឹមយើងហ្នឹងឯងចឹងមិនលោកសិទ្ធិណាហ្នឹងគ្រាន់តែជាការពិតហើយជាឧទាហរណ៍ទៀតត្រង់ដែលថា ដែលយើងរស់នៅរហូតមកហ្នឹងដោយសារបុណ្យដែលយើងបានធ្វើមក ហើយជីវិតរបស់យើងនេះសំខាន់សម្រាប់ខ្លួនយើងណាក្នុងការកំណត់ដឹងសច្ចធម៌គណៈសំខាន់ណាស់ណាជាមេរៀនថ្នាក់បរិញ្ញាណាជីវិតរបស់យើងហ្នឹងដែលយើង ស្អប់ដែលយើងបន្ទុះដែលយើង បាក់ទឹកចិត្តអីអីមិនចង់រស់អីអីហ្នឹងណាសំខាន់ណាស់ណាហ្នឹងឯងទាំងគួរដល់ការកំណត់ដឹងទាំងដូចជានាងរាជុមេលា មានរឿង ដែលឲ្យកើតទុកឈឺចិត្តរហូតដល់ទៅគិតចងកសម្លាប់ហើយរឿងវាអត់ចាំបាច់តល់តែចងកនឹងឯណាតែដោយសារគំនិតខ្លួនឯងដែលគិតឆ្កំឆ្គងទៅដល់តែពេលព្រះតមាន ប្រភិព្រះអង្គយាងទៅគង់កន្លែងណា ដែលឲ្យនាងរជុមេលាដាក់ភ្នែកមកឃើញព្រះអង្គនាងរជុមេលាដាក់ ណាចំណងកនឹងប្រុងទៅនឹងលោតហើយដាក់ភ្នែកមកឃើញព្រះអង្គគង់នឹងដោះចំណងចេញពីកមកថ្វាយអង្គមព្រះអង្គសិនបានទទួលយកពធัวគេហ្នឹងរឿងនៅតែដដែលចឹងខ្លួនឯងជាអ្នកបំរើគេវាមានបាបកម្មពីវរាមកគេវាយគេធាក់ដោយជើងអីអីចឹងទៅ ទាញសក់មកធាក់ទៅ ទៅកោសក់ទៅ គេថាកោសក់ចាញ់ខ្ចាលគេយួរខ្សែមកចងតបែងក្បាលមិនឲ្យស្រាយទៀតគេទាញខ្សែយុទ្ធធៈទៀតបានមានឈ្មោះថារជុមេលាហ្នឹងរឿងនៅតដែលប៉ុន្តែដល់ទៅពេលបានយល់ពធัวគឺដឹងការពិតហ្នឹងហើយមិនគួរប្រកម្មមិនគួរកើតទុកក៏ណាធម្មជាតិដូចយើងមិនបានកើតទុកថាវាមានដើមដូងដើមថ្នោតវាមាន រុក្ខាលតាវัวដើមមានបន្លាអត់បន្លាមានក្លិមអត់ក្លិមអីនឹងយ៉ាងណា យើងវាមិនបានទៅកើតទុកជាមួយគ្នានឹងធម្មជាតិមេឃដី បាសាបាសីមច្ឆាជលស័យមរឹកគីមរឹកគីអីហ្នឹងគឺថាធម្មជាតិណាគឺយើងមើលធម្មជាតិទៅបាននៅការសិក្សាធម្មជាតិវាមានពូជគឺណាពីជានិយមវាមានឧតោឧតោនិយម មើលមកជីវិតនឹងវាអត់មានស្អីដែលសម្រាប់ឲ្យកើតទុកវាអត់មានស្អីដែលសម្រាប់ឲ្យឈឺចិត្តវាអត់មានស្អីដែលសម្រាប់ឲ្យប្រកាន់ធម្មជាតិជាសច្ចធម៌មានបច្ច័យកើតឡើងអញ្ចឹងបានថាបញ្ញា មើលទៅ ក្នុងអវ័យអវ័យតាមដែលអវ័យនឹងប្រព្រឹត្តទៅកុំកុំឲ្យយើងមើលតាមចំណង់ដែលយើងចង់ឲ្យវាប្រព្រឹត្តទៅមើលទៅគ្រប់អង្គគ្រប់គ្នាហ្នឹងគឺថាក្នុងគ្រប់អង្គគ្រប់គ្នាហ្នឹងចិត្តចេតសិករូប សុទ្ធតែជាសច្ចៈទាំងអស់អ្វីដែលកើតឡើងត្រឹមត្រូវតាមបច្ច័យ100%ក្នុងអង្គណាក៏ដោយអ្នកណាក៏ដោយកុសលក៏ដោយអកុសលក៏ដោយអព្យាក្រិតក៏ដោយឲ្យតែបញ្ញាយើងចូលដល់បរមត្តធម៌អត់មានអីដែលសម្រាប់ឲ្យយើងតោះទេចាកណាអញ្ចឹងយើងមើលទៅតាមអវ័យវ័យជាធម្មតាធัวព្រឹកទៅជារៀបជាធិមរណៈក្នុងជីវិតរបស់យើងនោះសរីរៈនោះវាសម្រាប់អញ្ចឹង មិនប្រកម្មជាអត្តាទូខ្លួនតែជារូបធัวជានាមធัวអញ្ចឹងគឺយើងមើលទៅតាមដែលអ្វីវាប្រព្រឹត្តទៅតាមសេចក្តីពិតយ៉ាងណាអានេះឯងដែលឈ្មោះថាឃើញសច្ចភាពនៃជីវិតនឹងឯងមិនមើលទៅតាមដែលយើងចង់ឲ្យយ៉ាងនេះយ៉ាងនោះឥឡូវព្រះអាទិត្យទៀតនឹងអស់ស្ដង់គាត់ណែឡើងភ្នំបាក់ខែងហ្នឹងឯងអូថតព្រះអាទិត្យអីអីចឹងទៅទៀតមើលមើលមានកើតទុកនឹងព្រះអាទិត្យលិចណា ហើយបើមាននរណាម្នាក់យំហ៊ីហ៊ីអញ្ចឹងយំអីក្មួយយំយំនឹកព្រះអាទិត្យព្រះអាទិត្យលិចចោលខ្ញុំឥឡូវហើយអានឹងយើងថាម៉េចនេះអានឹងដល់សៃប្រសាទណាវិកលចរិតបាត់ហើយហ្នឹងឯងហើយអាកូនមួយនោះវាថាអូវាចង់បានព្រះអាទិត្យយកមកដាក់ក្នុងផ្ទះដើម្បីបំភ្លឺកុំឲ្យ លំបាកឪវាចេញលុយអស់ថ្លៃភ្លើង អាហ្នឹងយើងថាម៉េចក្មេកហ្នឹងឆ្លាតឬល្ងងហ្នឹងឯងគឺវាល្ងងគឺណាពីព្រោះវាមិនអាចទៅយកព្រះអាទិត្យមកទុកក្នុងផ្ទះអីបានទេ មើលទៅឃើញព្រះអាទិត្យមានពលឺប្រុងលិចអីបាត់ទៅចឹងទៅវាវាសោកសៅអាឡោះអាឡៃហ្នឹងហ្នឹងឯងតែដល់យើងជានាធម្មតាយើងមានតែគិតត្រូវការទៅហួងហែងព្រះអាទិត្យលិចអី ទឹកដែលហូរពីលើ ភ្នំចុះទៅយើងមានដែលគិតថាឲ្យទឹកនឹងវាហូរត្រឡប់មកវិញធ្វើអីរឿងអីអីមើលមើលតាមសេចក្តីពិតហ្នឹងយ៉ាងណាមិញ បញ្ញាដែលបានអប់រំទៅឃើញធម្មតាធัวទាំងដែលប្រព្រឹត្តទៅយ៉ាងណាយ៉ាងណា មិនប្រឆាំងជាមួយនឹងធម្មជាតិហ្នឹងនេះឯងដែលជាសម្មាទិដ្ឋិ សម្មាទេសនាំងពុទ្ធបរិស័ទយើងអប់រំកន្លែងហ្នឹងណាទៀតរស់នៅសប្ងៃយើងរៀនកុំឲ្យទាស់នឹងអ្នកណាអ្នកណារឿងអីរឿងអីហ្នឹងទៀតរៀនអប់រំទៀតតលដែលយើងចូលឲ្យទៅដល់បរមត្តធัวបើវានៅក្នុងការដែលយើងប្រកាន់ថាអ្នកនេះអ្នកធ្វើអ្នកនោះអ្នកធ្វើវាមានរឿងការប្រកាន់បុគ្គល ខ្លួនយើងខ្លួនគេអញ្ចឹងទៅវាចង់បង្អាប់អ្នកដតីលើខ្លួនឯងអីអីអញ្ចឹងទៅអាហ្នឹងវានាំឲ្យមានការទាស់ចិត្តថ្នាំងថ្នាក់ទៅតាមហ្នឹងស្រឡាញ់ស្អប់កប់តោះនឹងចឹងអត់មានចម្រើនទៅដោយបញ្ញាអីទេ ធម្មតាធម្មតាទេប៉ុណ្ណារឿងចឹងចឹងនោះ ប៉ុន្តែចំណេះចេះដឹងវឹកហាត់អប់រំគឺការដែលពុទ្ធបរិស័ទយើងមានសិលល្អបូជាបរតនត្រ័យស្ដាប់ពធัวវឹកហាត់ចម្រើនផ្លូវចិត្តឲ្យស្ងប់រងាប់ដើម្បីបានការអប់រំចម្រើនបញ្ញាគាត់ព្រោះយើងត្រូវការបច្ច័យរបស់វិបស្សនានឹងច្រើនណាស់ដូចយើង ធ្វើទៀនអីចឹងទៅដើម្បីជាគ្រឿងប្រដាប់ចិត្តជាអលង្ការរបស់ចិត្ត ណាឲ្យមានបេតិបាមុជៈទៅរក្សាសិលទៅ មានសីលានុសតិមានចាគានុសតិទៅ ស្ងប់រងាប់ទៅ បានមើលទៅនាមរូបនឹងឯងសัพពេធម្មាអនត្តានឹងមាន បច្ច័យយ៉ាងណាក៏កើតឡើងយ៉ាងនោះទៀមទាមិនបានទេអំបកក៏មិនបានដែរអត់មានសោកប៉ាន់អីចំឡុតគម្រាមកំហែងបង្កប់បញ្ជាអីទៅទេ នឹងឯងចឹងធัวដែលអាស្រ័យបច្ច័យកើតឡើងនឹងឯងវាអត់មានអត្តាតួខ្លួនឯងទេដូចពន្លឺព្រះអាទិត្យនេះចឹងបើមានខ្លួនឯងចាំបាច់ព្រះអាទិត្យធ្វើអីអត់មានព្រះអាទិត្យក៏ខ្ញុំពន្លឺខ្ញុំទៅតែភ្លឺចឹងប៉ុន្តែអត់ព្រះអាទិត្យវាអត់មានពន្លឺទេយើងអុចប្រទីបពេលយប់ហ្នឹងបើពន្លឺហ្នឹងវាមានខ្លួនឯងយើងពន្លត់អកិសនីបិទកងតាក់ពឹបពឹបទៅនៅតែភ្លឺហ៎ តើចាំមិនបានឯងនៅតែភ្លឺចុះខ្ញុំមានតាកទួងអីនឹងអាកិសនីនឹងខ្ញុំជាពន្លឺអានឹងបើពន្លឺវាមានខ្លួនវាណានឹងឯងចឹងទោះជាយើងអត់តភ្លើងអីមកពីណា នៅភ្លឺភ្លឺផ្ទះយើងចឹងទៅប៉ុន្តែវាអត់មានអញ្ចឹងទេចឹងអ្វីទាំងអស់សិតតែអាស្រ័យបច្ច័យបានកើតឡើង ហើយអ្វីដែលកើតពីបច្ច័យវាអត់មានខ្លួនឯងទេអានឹងឯងហៅថាសញ្ញំអតេនវាអត្តនិយេនវាអ្វីអ្វីសូនចាកខ្លួនហើយបើសូនចាកខ្លួនហើយវាត្រូវសូនចាកវត្ថុជារបស់ខ្លួនណាសមោលអញ្ចឹងដែរមើលមើលហើយយើងមានដែលរវល់ខ្វល់ទំនុកបំរុងចិញ្ចឹមសមោលទេបាយទឹកសម្លៀកបំពាក់នំចំណីអីកាហ្វេកាទេវព្រឹកឡើងអីដែលយើងមានខ្វល់ទៅជាមួយសមោលនឹងឯណាព្រោះយើង ស្គាល់សមោលនឹង ណាដឹងថាវាជាស្អីតាមទីក្តីពិតហ្នឹងហើយយើងក៏អត់ចាំបាច់ស្អប់ទាស់ជាមួយនឹងស្រមោលហ្នឹងក៏អត់ចាំបាច់ភ័យខ្លាចថាខ្មោចព្រាយបិសាចអីដែរ នឹងឯងអញ្ចឹងគឺយើងចង់ចូលមកលុបចូលមកលុបអញ្ចឹងទៅអត់ដែលនឹកអាឡោះអាឡៃសមោលអីហ្នឹងយ៉ាងណាមិញណាឲ្យតែបញ្ញា បានដឹងរូបអាស្រ័យនាមនាមអាស្រ័យរូបហើយនឹងនាមរូបអាស្រ័យបច្ច័យអតីតអដ្ឋិអវិជ្ជាបច្ចយា សង្ខារាឃើញច្បាស់អំពីកម្មដែលនាំឲ្យមានបដិសន្ធិក្នុងភព3អ្វីដែលកើតពីបច្ច័យមិនគួរដល់ការហួងហែងទេ មិនមែនយើង ជាអ្នកធ្វើទេសំខាន់ណាស់ណាក្នុងជីវិតនឹងឲ្យតែពុទ្ធបរិស័ទយើងដឹងថាអ្វីដែលមានបច្ច័យកើតឡើងដឹងច្បាស់ទៅវាមានញៀនមួយឲ្យយើងដឹងថាអ្វីអ្វីមិនមែនយើង អ្នកធ្វើគឺ អត់មែនយើងត្រូវទទួលយក20ទេអាហ្នឹងដែលជាតួបញ្ញាទាំងឆ្លាតណាស់កន្លែងហ្នឹងបកែណាណាណែ អ្វីដែលយើងមិនបានធ្វើមកឧទាហរណ៍ដូចជារីយើងមិនអ្នកធ្វើមកណាជាធិឬក៏សេចក្តីស្លាប់ការជួបការព្រាត់ជំងឺរោគាអីហ្នឹងហ្នឹងហើយយើងឈឺឬក៏ភរិយាស្វាមីកូនចៅអីហ្នឹងកាលណាបើមាន វិបស្សនាកើតឡើងបានទទួលបានកន្លែងហ្នឹងព្រោះព្រោះយើងគិតធម្មតាគិតមិនឃើញទេយើងមិនមែនធ្វើប៉ុន្តែយើងអ្នកទទួលវាត្រូវអ្នកទទួលភារៈហ្នឹងហ៎ តែវិបស្សនាអត់ទេទៀតគឺថាយើងនិយាយយ៉ាងទៀតថាចិត្តស្ឿងរៀនគណានឹងឯងត្រូវប្រឆាំងជាមួយនឹងអវិជ្ជាកន្លែងហ្នឹងអ្វីដែលយើងមិនបានធ្វើ គឺអត់ទទួលយកមកកើតទុកចឹងតែម្ដងចឹងបើដូចរឿងក្នុងលោកហ្នឹងដែលយើងបានធ្វើចឹងណាគឺយើងក៏ចេះតវ៉ារឿងអីរឿងអីរឿងអីខ្ញុំបានធ្វើឯណាកុំចេះថាឲ្យខ្ញុំកុំ ចោតប្រកម្មក៏មកស្មានអីណាយើងចេះប្រកែកអ្វីដែលយើងបានធ្វើណាហ្នឹងឯងរឿងអីរឿងអីរឿងអីហ្នឹងហ្នឹងប្រកែកហើយប៉ុន្តែ ប្រកែកហ្នឹងមានអស់កិលេសអីវានៅតែការពារអត្តាទូខ្លួនអញ្ចឹងដោយអំណាចនៃសកាយតិថេប៉ុន្តែអាចលើកជាឧទាហរណ៍បានដើម្បីឲ្យយើងយល់ថាយើងអត់បានដុតផ្សាអីឲ្យឆេះទៅទេអញ្ចឹង វាយើងមិនបានធ្វើរឿងរ៉ាវហ្នឹងវាអត់មានត្រូវធ្លាក់មកលើយើងអីទេថាមិនមិនគឺយើងតវ៉ាពីព្រោះយើងអត់បានធ្វើយើងអត់ភ័យខ្លាចអីទេព្រោះយើងអត់បានធ្វើរឿងក្នុងជីវិតហ្នឹងអញ្ចឹងទៀតនៅពេលវិបស្សនាកើតឡើងអត់មានស្អីយើងអ្នកធ្វើឲ្យខ្លួនឯងទេហើយមកពីអវិជ្ជាដែលអត់ដឹងនឹងទេដែលចេះតែព្រួយបារម្ភទៅ រឿងអីរឿងអីយើងអត់បានធ្វើសោះហ្នឹងណាចិត្តតែគិតព្រួយបារម្ភតទៅខាងមុខនឹងក្រៃលោវាអញ្ចេះក្រៃលោវាអញ្ចោហើយចិត្តតែទទួលគ្រប់មុខមកនឹងឯងដែលជាសេចក្តីទុកព្រោះអវិជ្ជាតណ្ហាបាទានហ្នឹងនឹងឯងហើយនឹងដែលបង្កឲ្យមានកម្មកម្មហ្នឹងគឺថាហួងហែងខ្លួនឯងហ្នឹងវាត្រូវកើតសកម្មភាពហ្នឹង នឹងអញ្ចឹងទៅក៏វាជាពូជដែលនាំឲ្យមានវត្តសង្សារនឹងដោយកម្មជាបច្ច័យភព3នឹងដែលមានបដិសន្ធិនឹងត្រូវអាស្រ័យកម្មជាបច្ច័យនឹងឯងចឹងនឹងបានឃើញបដិច្ចសមុបាទធัวដែលប្រព្រឹត្តទៅដោយអំណាចអវិជ្ជាដែលអត់ដឹងនាមរូបហ្នឹងក៏កើតទៅជាសកម្មភាពហួងហែងដូចយើងដូចមនុស្សល្ងង ប្រកម្មសមោលថាខ្លួនឯងអញ្ចឹងឃើញឃើញមានសកម្មភាពទេត្រូវរួបាយរួទឹកត្រូវការពារកុំឲ្យសមោលនឹងពារលើបលាពារលើកន្លែងស្មោកគ្រោកមន់ទាអីដើរជន់លើ សមោលនឹងគប់កវែងមន់ទាកាយឆ្មានឹងឯងជន់លើអញអីអីអញ្ចឹងណាឃើញឃើញសកម្មភាពកើតឡើងទេ យ៉ាងណាមិញអាការប្រកាន់នាមរូបថាខ្លួនយើងហ្នឹងសកម្មភាពកើតឡើងដើម្បីខ្លួនឯងនឹងឯងចឹងអានេះអភិសង្ខារគឺកម្មដែលកើតមានព្រោះតណ្ហា ហើយតណ្ហាហ្នឹងព្រោះការមិនដឹកនាមរូបតាមសេចក្តីពិតដែលនាមរូបនឹងដូចសមោលអញ្ចឹងចឹងហើយព្រះអរិយបុគ្គលត្រូវលះអភិសង្ខារ ដែលនាំទៅកាន់អបាយភូមិអីអីហ្នឹងដោយសោតតាបត្តមៈរហូតដល់ទៅ អភិសង្ខាប្រចាំវត្តដាក់ហ្នឹងត្រូវអស់ដោយអរហត្តមៈជាប្រខៃណាស្របហ្នឹងអត់មានអ្វីតតែងជាតិភពកំណើតទេព្រោះអស់តណ្ហា អត់មានហួងហែងអត់មានការពារអត្តភាពនឹងទេ ដល់អត់ហួងហែងអត់ការពារវាស្ងប់ អភិសង្ខារនឹងទៅណានឹងវាអត់មានសកម្មភាពអីដើម្បីទៅធ្វើអីហួងហែងអីទៅធ្វើអីដើម្បីឲ្យបានអីវាអត់មានណាហើយអាការដែលយើងដឹកអញ្ចឹងមិនមែនតល់តែព្រះអរហន្តទេទៀតមិនមែនតល់តែព្រះសោតាបានទៀត ចាប់ផ្ដើមដឹងនាមរូបរួមទៅដោយបច្ច័យគឺចាប់ផ្ដើមដឹងការកើតឡើងនៃកម្មហើយនឹងការអស់ទៅនៃកម្មដឹងអំពីវត្តដាក់គឺសច្ចៈ2ទុក្ខសច្ចសមុទយសច្ចដឹងអំពីវិវត្តដាក់ក៏សច្ចៈ2ដែរនិរោធសច្ចនិងមគ្គសច្ច នឹងគឺឈ្មោះថា មានញាណក្នុងសន្តិបតទាំងដែលបានដឹងអំពីសន្តិបតគឺព្រះនិព្វានហ្នឹង តាមរយៈនៃសវនញ្ញាណមិនតាន់ជាក់ច្បាស់នៅព្រះនិព្វានហ្នឹងមិនតាន់មានបដិវេទញាណហ្នឹងក៏ដោយប៉ុន្តែបានដឹងតែប៉ុណ្្នឹងឯងទាំងនេះដែលឈ្មោះថាសម្មាធម្មំទាំងដែលជាការឃើញនៅធัวដល់ប្រពៃថែមបស្សតោមួយទៀតណាហ្នឹងឯង សម្មាធម្មំវិបស្សតាគឺការដែលបានឃើញនៅធัวត្រឹមត្រូវដោយបញ្ញាដល់ប្រពៃសូមឲ្យពុទ្ធបរិស័ទដោះស្រាយបញ្ហាសេចក្តីទុក្ខក្នុងចិត្តខ្លួនឯងដោយការអប់រំចម្រើនបញ្ញាចឹងត្រូវឲ្យក្លាហានឡើងឲ្យមមតំទៅដោយបញ្ញាឡើងអ្វីៗក្នុងជីវិតនេះដឹងឡើងថាមិនមែនយើងអ្នកធ្វើ អ្វីដែលមិនមែនយើងអ្នកធ្វើគឺមិនមែនជារបស់យើងអត់មានត្រូវទទួលយកមកកើតទុកលំបាក ខ្វាយខ្វល់រឿងអីរឿងអីទៅទេចឹងកំណត់រូបធัวជាធាតមិនដឹងរស់នៅដូចសាកសពទៅហើយរូបហ្នឹងមិនចាំបាច់តល់តែស្លាប់ទេចឹងរស់នៅសពថ្ងៃហ្នឹងរូបជាធាតមិនដឹង ដូចជាសាកសពទៅហើយរូបធាតហ្នឹងព្រះពុទ្ធអង្គសម្ដែងក្នុងធាតតុវិភង្គសោតថាកុំប្រមាទ ណានៅក្នុងបញ្ញាទាំងដែលត្រូវពិចារណាធាតុ6ហ្នឹងធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ហើយនឹងអាកាសធាតុហ្នឹងមានដឹងសុខទុក្ខមានដឹងរឿងកើតទុក្ខរឿងភ័យរឿងសបាយអីរូបណាដីទឹកភ្លើងខ្យល់ហ្នឹងហើយអ្នកអត្តាទៀតអត់មានយើងទៅចាប់យក ដីអីមកធ្វើខ្លួនយើងទេ អត់មានទៅយកទឹកទលេសមុទ្រអីមកធ្វើខ្លួនយើងទេកាយនេះកាលណាបើមានរូបកម្មដ្ឋានចែកឲ្យដាច់ពីនាមទៅវាអត់មានដីណាមួយជាអត្តាជាសត្វជាបុគ្គលយើងទេសន្មត់ថាយើងយើងមើលទៅឃើញញាតិញោមបងប្អូនឃើញគុណចាស់ឃើញអីចឹងអាហ្នឹងមិនមែនថាកុំឲ្យឃើញអញ្ចឹងតែឃើញអញ្ចឹងឃើញសត្វឃើញបុគ្គលមិនមែនទេទេ ឃើញអញ្ចឹងឯងដែលយើងត្រូវប្រតិបត្តិតែយើងជាមេដាបៃតាយើងជាបាសកបាសិកាអាត្មាអញជាបព្វជិតត្រូវតែឃើញអញ្ចឹងឯងបើមិនឃើញអញ្ចឹងតើប្រតិបត្តិក្នុងវិន័យយ៉ាងម៉េចបានត្រូវប្រតិបត្តិជាមួយនឹងស័កព្រះមចារីដែលមានភាសាចាស់ជាងភាសាខ្ចីជាងអីយ៉ាងម៉េចបានត្រូវតែដឹកអញ្ចឹងអាការ ដឹងនឹងប្រព្រឹត្តទៅដោយសេចក្តីគោរពអាការដឹង ប្រព្រឹត្តទៅដោយការសង្គ្រោះអាការដឹងប្រព្រឹត្តទៅ ដោយទានដោយសិលដោយសមថៈ ការដែលប្រព្រឹត្តទៅដោយមហាកុសលក្នុងអារម្មណ៍បញ្ញត្តិណែអាការដែលដឹងខុសហ្នឹងវានៅត្រង់អត្តានុតិដ្ឋិដែលកើតឡើងសម្គាល់ថាមានអត្តាយើងមានអត្តាអ្នករតីអាហ្នឹងទេដែលជាសកាយតិដ្ឋិនោះប៉ុន្តែបើយើងមានប្រកម្មដ្ឋាន ដឹងថាសន្មត់ថាយើងថាអ្នករតីដី ទឹកភ្លើងខ្យល់អាកាសធាតុអីណាជាអត្តាដីជាសត្វដែរ ទឹកភ្លើងខ្យល់ជាអត្តាជាសត្វតែអត់ទេអញ្ចឹងនៅសល់វិញ្ញាណធាតុដែលអាស្រ័យនឹងវត្ថុរូបឃើញឬដឹងក្លិនដឹងរសដឹងផតពៈដឹងធម្មរម្មហើយរលត់ទៅអីណា ដែលជាអត្តាចក្ខុវិញ្ញាណធាតុមានអត្តាឯណាធ្វើទស្សនកិច្ចវាមានអត្តាណាអ្នកឃើញចក្ខុវិញ្ញាណធ្វើទស្សនកិច្ច អាការដែលបានដឹងធัวនឹងឯងដែលសន្មត់ថាយើងថាគេប៉ុន្តែវាអត់មានអត្តាសត្វបុគ្គលទេវាជាសង្ខារធัวសុទ្ធដែលអាស្រ័យបច្ច័យកើតឡើងនេះឯងដែលកិច្ចប្រតិបត្តិប្រចាំថ្ងៃហ្នឹងមិនមែនមិនឲ្យដឹងយើងមិនឲ្យដឹងអ្នករតីទេពីព្រោះបញ្ញត្តិជាអារម្មណ៍នៃមហាកុសលប្រព្រឹត្តទៅក្នុងទានក្នុងសិលក្នុងសមថៈសូម្បីតែជាអារម្មណ៍នៃសមាបត្តិទៀតផងទាំងបញ្ញត្តិហ្នឹងអញ្ចឹង សូមឲ្យពុទ្ធបរិស័ទយើងនឹងបាននៅរូបកម្មដ្ឋាននិងអរូបកម្មដ្ឋានណាអស់អីអស់ទៅ យើងមុខតែអស់ទេលះអីលះទៅឲ្យទៀនទៅ សង្គ្រោះទៅនឹងឯងគឺអត់អត់មានហួងហែងអីទេឲ្យតែមានបញ្ញា ដឹងនាមរូបរួមទៅដោយ បច្ច័យបញ្ញានឹងធានា ថាក្រោយពីស្លាប់អត់មានអបាយភូមិតលតែយើងដឹងថា ការដែលធានាអបាយភូមិបាននេះហៅពេញសែនក្រទាំងបានយើងឃើញតម្លៃនៃគុណធម៌ហ្នឹងស្អីក៏យើងលះ បានដែរទាំងឲ្យតែបានដឹងនាមរូបព្រមតដោយបច្ច័យប៉ុណ្ណឹងព្រោះព្រះពុទ្ធអង្គសម្ដែងក្នុងនិទានវៈទាំងសត្វដែលស្លាប់ពីពីសុគតិភពមនុស្សទេវតាទៅ អបាយភូមិណាដូចធូលីពេញមហាព្រឹត្តពីទាំងដែលបានអត្តភាពជាមនុស្សណា ដូចធូលីនឹងចង់ព្រះលក្ខៈព្រះអង្គគឺអត្តភាពជាមនុស្សនេះហៅពេញឆែនក្រទៀតបើយើងឃើញថាការដែលបានអត្តភាពជាមនុស្សពេញឆែនក្រអញ្ចឹងមហាកុសលដែលធានាថាមិនទៅអបាយភូមិនឹងមានតម្លៃបណ្ណាសំខាន់បណ្ណាហ្នឹងឯងទៀតពីព្រោះមនុស្សយើងមិនមិនងាយចេះឃើញតម្លៃអ្វីអ្វីដែលដែលមិនតាន់បាត់បង់ណា ហ្នឹងឯងឃើញតម្លៃហើយប្រឹងប្រែងរក្សាឬក៏ធ្វើឲ្យបានជាប្រយោជន៍ហ្នឹងគឺកម្រណាស់តលតែក្រទៅបានឃើញតម្លៃប្រាក់តលតែធ្លាក់នរកទៅបានឃើញតម្លៃមនុស្សវាហួសបាត់ហើយឃើញហ្នឹងឯងដូច្នេះយើងត្រូវឃើញឲ្យហើយទៀតហៅពេញសែនក្រ ដូច្នេះស្អីក៏យើងលះបានដែរហ្នឹងឯងត្រូវធ្វើទៀនបណ្ណាធ្វើហើយការដែលទុកបរិភោគទ្រព្យសម្បត្តិហ្នឹងក៏មិនមែនបរិភោគចិញ្ចឹមកិលេសទៀត មិនហឹកខៈហឺហាអីសបាយរីករាយទេ បរិភោគដើម្បីមានជីវិតរស់នៅចិញ្ចឹមសិលរក្សាសិលឧបោសថឧបោសថចឹងទៅចឹងឲ្យតែបាននៅរស់ប៉ុណ្ណឹងគឺអរគុណបុណ្យហើយអញ្ចឹងស្អីក៏ចោលបានដែរឲ្យតែបានគុណធម៌ដឹកនាមរូបព្រមទៅដោយបច្ច័យធានាថាមិនទៅអបាយភូមិមិនមែនយើងទៅត្រេកអររីករាយក្នុងសុគតិភពទេកើតជាទេវតា ក៏វាត្រឹមតែវិញ្ញាណដឹងអារម្មណ៍មានអត្តាទេវតាអីណាប្រអិនប្រព្រំដឹងអារម្មណ៍ទឹកប៉ុណ្ណាក៏ដោយប៉ុន្តែវាអត់មានទួទេវតាទួប្រអិនប្រព្រំឯណាវិញ្ញាណធាតុដឹងអារម្មណ៍ហ្នឹងទោះជាមហាសិទ្ធិមានសម្បត្តិប៉ុណ្ណាក៏ដោយវាអត់មានតួមហាសិទ្ធិជាម្ចាស់នៃសម្បត្តិនឹងទេគ្រាន់តែសន្មត់ទេអ្វីដែលមានពិតដោយបរមត្តគឺវិញ្ញាណដឹងអារម្មណ៍ទេ វាអត់មានតួសិទ្ធិណាដែលជាម្ចាស់នៃសម្បត្តិអត់ទេវិញ្ញាណដឹងអារម្មណ៍ហើយរលត់ទៅបាត់ហើយឯណាឯណាលោកសិទ្ធិជាម្ចាស់ហ្នឹងខំតែអអអថាអេតាំងមមនោះជារបស់អញអាហ្នឹងវាជាតណ្ហាទៀតតានៅតែមិនមែនតួលោកសិទ្ធិដដែលនោះជារបស់អញហ្នឹងមិនមែនលោកសិទ្ធិដដែលបើអញ្ចឹងយើងទៅចំណែនជាមួយនរណា ថានរណាមានអីបានអី ពុទ្ធបរិស័ទយើងនេះបាននៅវិញ្ញាណដែលប្រកបដោយវិបស្សនានេះមានតម្លៃជាងវិញ្ញាណទាំងអស់ក្នុងភព3គឺជាវិញ្ញាណទៅកាន់ព្រះនិព្វានណាទៀតសូមឲ្យពុទ្ធបរិស័ទមានវិញ្ញាណប្រកបដោយសតិប្បដ្ឋានវិបស្សនាប្រកបដោយទានសិលភាវនាដែលជានាវាដ៏ប្រសើរដែលជាទីពឹងក្នុងដំណើរជីវិតដែលយើងមានសង្ឃឹមថានឹងរួចផុតចាកពីសេចក្តីទុក្ខសពគ្រប់ទាំងអស់បាននៅនិព្វានជាសម្បត្តិរបស់យើងពីព្រោះបញ្ញខណ្ឌមិនមែនយើងអ្នកធ្វើមកទេប្រគល់ឲ្យលោកនេះ វិញទៅយើងយល់សម្បត្តិព្រះនិព្វានគឺ ការដែលដាក់ចុះនៅបញ្ញខណ្ឌដោយការមិនចាប់មិនប្រកាន់នេះឯងដែលជានិព្វានសម្បត្តិទាំងហើយក៏អស់ឆន្ទរាគៈជាមួយនឹងបញ្ញខណ្ឌហ្នឹងទៅវាអត់មានអីដើម្បីជាកម្មឲ្យវិបាកកម្រិតសន្ធិតទៅទៀតនឹងឯងជា ដំណើរដែលដង្ហែព្រះពុទ្ធអង្គចូលទៅកាន់ព្រះនិព្វានទាំងសូមអនុមោទនា